ភាពអំនួតខ្ញុំនៅពេលនេះព្រមអ្នកក្បែរខ្លួនខ្ញុំពេលនេះគេហងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដាក់ ប៉ានងកណៃទៅជួបមនុស្សពីរនាក់ដែលគេធ្លាប់បានជួយយើងកាលពីប្រហែលឆ្នាំមុនបាទជើសួរមានស្រួលគូប៉ែតមកបងអូនឯងចាត់ទុកថាទាំងការទាំងដើមដែលខ្ញុំបានជពាក់បាយអាប់ទេចានិយាយលេងក៏និយាយមែនលុយច្រើនណាស់អូនមកញឹបហ្នឹងមួយខែមួយខែខ្ញុំរកបានលឿននឹងរាប់រយដងមានការងារសំខាន់ឬមួយក៏ចាយលុយ ដើម្បីអួតអ្នកដទៃហើយមើលរបៀបអាវុធរបស់គេទៅទោះបីមានលុយរាប់លានក៏ចាយមិនក្រាន់ដែរបងចង់ឲ្យវាមានពេលសម្រាប់ខ្លះបើថាអត់មានអីទេខ្ញុំទៅវិញព្រោះខ្ញុំត្រូវជួបគេទៀតដែរបងសាងធ្វើនេះដូចប្របាក់មកឯងចឹងបើធ្វើការជាមួយគ្នាការធ្វើបើថាធ្វើមិនការទេដល់ចេញបើគិតតែចង់បែងជើងយើងក៏សាមើលទៅនេះចង់មានន័យថាម៉េចហ្នឹងវិញចង់ធ្វើខ្លួនក្បត់ក្រុមហ៊ុនណាសាននិយាយទេខ្ញុំមិនជួបគ្នា ធម្មតាតាអត់មានតបាននិយាយអីផងឬមួយក៏មិនសានទេខ្លាចខ្ញុំចេញពីក្រុមហ៊ុនបងខ្លាចឲ្យហើយទៅ ព្រោះថាខ្ញុំនឹងមានជោគមានឱកាសលើកទី2ទៅអាចកែភាពអស់ពេលនេះរូបអ្នកបាត់ខ្ញុំទេកុំយំមកណាចាណាកុំយំកុំយំយ៉ាងម៉េចម៉ាក់វាវាលើកអត់ហ្នឹងហ៎ហីអាកចាស់ក្បាលនេះធ្វើអីមិនចេះគិតវែងឆ្ងាយសោះមានដឹងថាកូនវានឹកវាអត់ហ្នឹងហ៎នេះកុំជេរគុណមុខចៅអញ្ចឹងបងចៅលឺវាអន់ចិត្តណាស់ចៅមិនដឹងអីទេអានេះគ្មានហេតុផលមែន បាទយ៉ាវាលើកអត់ហ្នឹងហ៎ប្រហែលជារវល់ហើយ បានជាកូនវាមិនបានលើកអញ្ចឹងរវល់ស្អីយប់ស្មាននេះទៅហើយនេះរវល់របស់វានេះគ្មានអីក្រៅពីជុលកែងជាមួយមិត្តភ័ក្តិនោះទេលេខទូរស័ព្ទនេះมันអាចតាក់ទងបានទេនៅពេលនេះសូមជួយទៀតដល់ពេលទៅពេលក្រោយបើវាមិនយកអូនមកនឹងអាចារ្យមកឲ្យខ្ញុំទូរស័ព្ទម្ដងណានេះចំមែន នេះនិយាយជាមួយកូនឲ្យស្រួលបួនណាបងកុំស្ដីឲ្យកូនណាកុំយំណាចាំងណាកុំយំប៉ាវីរវល់តិចទៀតប៉ាវីនឹងមកវិញហើយណាចាំងណាចៅឆ្លាតចៅស្អាត ទៀតទៅមុខទៀតអឺចេះចេះចេះចេះចេះឈប់តែអីកូនផងជីមើលទៅមុខបើមើលទៅមុខប៉ានៅប្រឡែងទៀតណាប៉ាប្រឡែងទៀតទៅប៉ាសន្យាខំរៀនណាយ៉ាតើអត់ចេះជីកង់ទៅសាលាពុំមកបាអាប់ហ៎ធំប៉ុណ្ណានេះអត់ចេះជីកង់ណាលឿនមើលទៅមុខទៀតនេះបាត់ខាងនេះទៀតទៀតទៀតទៀតទៀតទៀតទៀតចាចា ជិបហ្នឹងឯងមេក្តៅកូនរៀនប៉ុណ្ណឹងបានហើយចាប់ស្អាតជំនាញទៀតទៅទៀតតាចូលផ្ទះវិញទៀតទៀតទៀតនេះបាត់តាមនេះបាត់តាមនេះបាត់តាមអូយចៃណាចេះជីកង់អើយបាត់វិញបាត់ខាងនេះវិញកូនបាត់ខាងនេះអូខេអូខេ ចាចាមកមកទៀតតែប៉ុណ្ណេះជីកង់ទៅរៀនបានណាប៉ាលេងជូនទៅណាទៅទៀតទៅមុខអូតែប៉ុណ្ណេះទៅរៀនជីកង់ខ្លួនឯងប៉ាលេងជូនទៅណាមកមកមកអាយ៉ាទៅកង់មួយទៀតបាត់បាត់ខាងនេះបាត់ខាងនេះអូខេបាត់ទៅមុខទៀតចេះធាក់នៅស្ទាត់នៅកូនស្ទាត់អីអូខេអញ្ចឹងមកជុំទៀតមកអាយ៉ាមួយទៀតអឺ ok ok Sao pha lên chúng ta ấy á Chỉ cần thể hiện luôn ai á <laughs> Ok Ơ hot á Hot lắm Coba Benang bahan nama kemah Coba hmm. Tahu Mà quên đi, Maaf kau ini quên mất. ini Kau bắt Tenten mãi nữa. ណាកូនប្រហត់ណាដល់ទៅហើមចង់ដល់គ្នាផងនេះចាំនេះទៀតប៉ះភ្លុំអីទៀតណាចាំកូនច្បាច់ស្មាឲ្យណាប៉ាហឹមចេះទៅទៅសាយប៉ាទៀតនេះតែប៉ុណ្ណេះមានកម្លាំងខានេះភ្លុំប្រហែលពេតប៉ោងទៀតក៏បានដែរបានស្រីស្អាតមកច្បាច់ស្មាឲ្យអញ្ចឹងនឹងសង្ស័យខ្លាចប៉ាហត់ហ្នឹងឯងអត់បានខ្លាចប៉ាហត់ទេ ទេខ្លាចប៉ាមិនធ្វើបែបប៉ាឲ្យខ្ញុំហ្នឹងណាលីបោកប៉ាព្រើហ្នឹងឯងអត់ស្រឡាញ់ប៉ាកូនហ្នឹងឯងអត់ស្រឡាញ់ប៉ាតាប៉ាក៏ស្រឡាញ់កូនណាដូចគ្នាដែរមើលប៉ាមើលដៃតិចមើលហឹមប៉ាប្រាប់ប្រាប់ទៀតថាកញ្ចក់ដៃកញ្ចក់ជើងហើយនឹងសក់ហ្នឹងបើថាកកិច្ចពេលណាប្រាប់ប៉ាភ្លាមប៉ាកាត់ឲ្យ មិនអត់ស្ដាប់ប៉ាចឹងហ៎ប៉ាថាអូនហងាញ់ចឹងអត់ធុញណាធុញតើធុញចង់ងាប់អីព្រោះតែធុញហ្នឹងឯងបានប៉ាប្រាប់ចាណាឯងរងថ្ងៃហ្នឹងឲ្យប្រាប់ប៉ាឬអត់តែកូនលឺមកយាយថាប៉ានៅពីតូចប៉ាក្បាលរឹងយាយមិនស្ដាប់គេសោះមានណាមកយាយចេះថាលេងតើកុំស្ដាប់មកយាយពេកមកយាយក៏ហត់ឈើណា ឥឡូវមកបាកាត់កញ្ចក់ឲ្យណាប្រែចកដៃគេកាត់ឲ្យខ្លីខ្លីដូចកញ្ចក់ប៉ាប៉ាអញ្ចឹងនេះនេះអានេះវែងនេះកាត់ឲ្យខ្លីអញ្ចឹងទៅបាញ់វាអត់កឹកខិចអ៊ុមុតអានេះទៀតបាកាត់អូមុត កូនស្រឡាញ់តាជាងគេប៉ាក៏ស្រឡាញ់កូនណាជាងគេដែរ មកភ្លេចទូរស័ព្ទនៅក្នុងឡានកើតណាចុងមកខលមកចណ្ដងម៉េះមានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេពិសាក៏ជុលស្អីលើនេះ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 ទីងអេសប្រេសូរសជាតិកាហ្វេ ពិតបង្កើនធម៌ពល កាន់តែស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat Panadol Extra មានអានុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarin Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងមានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេសង្ស័យតើណាយំទៀតហើយកុំខឹងប៉ាណាកូនសម្លាញ់ណាចាំប៉ាត្រកូនអឺតន់ទាំងបានទេបងលុតបាត់ទៀតហើយវ៉េ អើយសុយសុយមិនវ៉ៃអត់បានទេត្រូវតែទៅហៅកូនឯងបានខំខំយប់នេះយំស្លាប់ខានទេ ហើយមកខូចស្អីវាកដាយប់ហ្នឹងវៃអើយប្រញាប់ទៅអូនណាផងចេននេះហើយអណៃទៅណាមិនបានដឹងថាបងនៅហ្នឹងចេននេះនៅបងវិពេកហ្នឹងឯងនៅខ្លាំងដឹងអត់នឹកបងតើបងឆ្ងល់អត់នេះ មិនក៏ដឹងថាបងនៅនឹងនេះកុំប្រាប់ថាជេនីតាមដានបងណាបងវិញឆ្លាតខ្លាំងណា giờ xe ta mà dáng yo chẳng à? cái đồ trên đi xe nên nào vĩnh cái lành cha một buổi trưa ngó tại bọn quỵ lan cái đạp lời nâng ដល់ហើយណាអូនខ្លាចបាត់មកទៀតចង់បានអូនផត់មកចាំនៅខាងមុខនឹងណាម្យាយចំហាវីកូនឯងស្គាល់ចរិតឯងច្បាស់ណាស់នេះបន្តិចទៀតកូនមកដល់កុំស្រីបន្ទោឲ្យកូនណាបងអូនខ្លាចកូនវាស្មុគស្មាញជាងនេះម៉ាក់វីឯងជប់កាន់ជើអាវីទៀតទៅឥឡូវវាចរិតវាយ៉ាងម៉េចវាផ្លាស់ប្ដូរតែប្រហែលឆ្នាំទេឥឡូវអាចចរិតអត់ប្រយោជន៍របស់វាបានវិលមកវិញហើយ កណាមកពីប៉ាលបួនមួយការងារច្រើនពេកហ្នឹងណាប្រហែលជាកុហកកូនញឹកញាប់ពេកហើយបានជាកូនស្គាល់កាយៅបែបនេះនេះឯងនាំអ្នកណាមកហ្នឹងវីអូសង្សារខ្ញុំមកសង្សារនេះឯងមានសង្សារប្រហែលអ្នកទៀតអ្ហ៎វីបើឯងនៅតែធ្វើបែបនេះយើងមិនឲ្យឯងយកចៅយើងទៅទេធុញប៉ាដល់ហើយលោច្រើនណា គាត់ទៅរឿងខ្ញុំផ្ទាល់ខ្លួនសោះក៏គាត់ចេះដឹងដែរម៉ាក់ឃើញអត់នេះបានហើយជប់កែគ្នាទៅប៉ាវាមិនខ្មាស់គេទេហ៎ឲ្យកូនឆ្លោះគ្នាទាំងព្រឹកនេះកុំអោប៉ាខ្ញុំប៉ាខ្ញុំអោប៉ាខ្ញុំឯងកូនកុំធ្វើចឹងមើលតែប៉ាក្មួយស្រឡាញ់មីងតាហើយក្មួយមីងក៏ស្រឡាញ់ក្មួយដែរមកឲ្យមីងអោបន្តិចមកអត់ទេ ខ្ញុំឆ្លាញ់តែខ្ញុំឯងកូនណាមកធ្វើចឹងដាក់មិញអាយក្រោយតែនិយាយចឹងទៀតប៉ាខឹងណាក្មេងគេអត់និយាយឆ្លើយចឹងទេប៉ាមានបានថាឲ្យណាគាត់ដល់ប៉ាប្រាប់ថាឲ្យរៀននិយាយស្រួលបួងមួយមិញអញ្ចឹងក៏យំដាក់ប៉ាដែរនេះគុំនិយាយខ្លាំងខ្លាំងដាក់កូនទៀតណាវីឯងក៏ដឹងថាគេស្រឡាញ់ឯងប៉ុណ្ណាតាំងពីតូចមកដល់ពេលនេះគេឃើញមុខឯងមុនគេនៅសុកសុកឯងមានសង្សារកូនមានប្រវត្តិតួយន់ណាស់ណា អាវីវានៅតែអាវីអញ្ចឹងវាមានដែរផ្លាស់ប្ដូរពីអង្កលកុំថាឡើយម៉ែឪវាសំបីតែកូនវាក៏វាមិនយល់ដែរធុញម៉ាក់ដល់ហើយឥឡូវនឹងចេះលូតាមប៉ាហើយតើកូនតើតែយើងវិញនៅនឹងយូប៉ាធុញហ៎ម៉ាក់មិនឯងយល់ចាំណាតាណាទេបើឯងនៅតែចរិតអាវ៉ាសាយបែបនេះហើយថែមតែមានសង្សារទៀតឯងមិនយល់ពីអារម្មណ៍របស់កូនខ្លះទេអ្ហ៎បើឯងរៀបការពេញមុខពេញមាត់ពួកយើងមិនថាអីទេ លំមបោះបង់ចោលអាចរិតព្រានារីរបស់ឯងទៅកុំភ្លេចណាកូនឯងជាស្រីយល់អារម្មណ៍គេខ្លះផងទៅបាទអញយកអាណាទៅទេអញ្ចឹងអញមើលអាណាខ្ញុំផងពួកខ្ញុំមានការងារច្រើនទៀតត្រូវធ្វើធុញណាថ្ងៃនឹងយូរធុញតោះ ជាមួយម៉ាក់យាយណាល្ងាចបន្តិចប៉ានឹងមកយកឲ្យណាចៅវីអាវីកោនឯងចិត្តដាច់ចោលកូនទៅកើតណា មិនបានជាចូលមកមិនគោះទ្វារនេះមិនគោរពខ្ញុំជាមេបន្តិចសោះហ៎ពីមុនគោរពមែនហើយសង់ទៅលើកដាក់លើហឹងទៀតតើឥឡូវនេះលែងហើយមានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេពិសាក៏ចូលស្អីលើនេះ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 Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat Panadol Extra មានអានុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarin Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងមានឱកាសលើកទី2ទេអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេព្រោះថាខ្ញុំមកនេះគឺមកលាឈប់នេះអញចង់លាឈប់ជាមួយបងទៅធ្វើការជាមួយគេទាំងដែលអញជាប់កងត្រាជាមួយបងអញ្ចឹងណាអញធ្វើអញ្ចឹងមិនបានទេណាធ្វើបានហើយក៏កំពុងតែធ្វើដែរ ព្រោះថាខ្ញុំមកលើកនេះគឺខ្ញុំមកផ្ដាច់កុងត្រាបើឯងធ្វើអញ្ចឹងឯងត្រូវសងកុងត្រាបងវិញបងគិតថាឯងគិតឲ្យច្បាស់លាស់សិនទៅបងមិនចង់មានបញ្ហាជាមួយវីទេព្រោះយើងបានធ្វើការជាមួយគ្នារាប់ឆ្នាំមកហើយដែរដូចជាអត់មានអីត្រូវគិតវែងឆ្ងាយទេ នេះបងសាបើខ្លាចបត់ជំនាញដែលខ្លួនឯងផលិតក្រោយក្រោយនេះចេញទៅអត់ល្បីក៏និយាយតាមត្រង់ទៅវីឯងកុំក្អេងក្អាងពេកណា យុវជនជំនាន់នេះគេក៏មានសមត្ថភាពបញ្ចាញ់ឯងដែរបើបងជ្រើសរើសហើយ គេក៏នឹងមិនធ្វើការជាមួយក្រុមហ៊ុនបងដូចគ្នាដែរបើបងគិតថាគេមានសមត្ថភាពជាងខ្ញុំអញ្ចឹងខ្ញុំលាឈប់គឺល្អហើយតាព្រោះក៏មានក្រុមហ៊ុនផ្សេងគេកំពុងតែត្រូវការមនុស្សមានសមត្ថភាពដូចខ្ញុំទៀតដែរហើយខ្ញុំនឹងសងជំនឿចិត្តកុងត្រាទៅបង តាមលក្ខខណ្ឌដែលយើងបាននិយាយតាំងពីដំបូងនិយាយសិនណា ឯងគិតត្រូវហើយតែឯងទៅបញ្ចប់កិច្ចសន្យាមួយគាត់មិនចាំបាច់ទៅធ្វើការជាមួយគាត់ទៀតទេហើយនេះណានៅឯងសងជំងឺចិត្តរឿងកងត្រាទៀតឯងគ្រាន់តែប៉ុណ្្នឹងក៏ឯងដឹងថាបងសាណាជាមនុស្សមុខលុយប៉ុណ្ណាដែរឈប់យើងគាត់មកនិយាយទេទៅឲ្យវាចប់ចប់ចុះហើយណាមួយអារឿងលុយកងត្រាហ្នឹងយើងក៏បានសងឲ្យអស់ដែរគេបោកប្រាស់រាប់ឆ្នាំ ខាតបងទាំងលុយខាតបងទាំងពេលវេលាហើយនេះណា ឯងនៅញ៉ាំចាញ់ទៀតឯអាវីអើយហើយឯងយើងកើតទុកអាម៉េចគេស្គាល់យើង3 4ឆ្នាំហើយតើដឹងតែយើងជាមនុស្សមិនដែរតើធ្វើតែលុយសងជំងឺចិត្តប៉ិនប៉ិនហ្នឹងវាប្រមាណណាយើងទៅសេជំងឺឲ្យគេតែ3 4បត់ហ្នឹងវារួចគ្នាបាត់ហើយអឺនិយាយចេះវីគ្នាចង់ពឹងឯងរឿងមួយបានទេគ្នាចង់ខ្ចីលុយឯង5000ព្រោះគ្នាតលុយមែន មកពីយើងឃើញឯងមានលុយច្រើនជាងគេនឹងឯងបានគ្នាមកខ្ចីឯងឯងចង់គិតការប្រាក់ពីគ្នាក៏បានដែរគ្នាតលុយមែនរឿងលុយយើងមានឯងខ្ចីតែមិនបានតាមការចង់បានបើឯងទេហើយបើឯងខ្ចីយើងបាច់ញ៉ាប់សងក៏បានដែរចាំយើងឲ្យខ្ចីខ្លះហើយឯងចង់ឲ្យគ្នាធ្វើកិច្ចសន្យាជាមួយឯងអត់អើយដូចជាកុងត្រាអញ្ញាអញ្ញៃស្អីទេហ៎ធ្វើតែមនុស្សម្ដាយស្គាល់គ្នា ទៅអញទុកចិត្តឯងអឺអរគុណច្រើនណាចៅអើយចៅយំរោគប៉ារហូតដល់ឈឺកហើយឥឡូវនេះក្តៅខ្លួនទៀតខ្ញុំមិនដឹងចៅណាបងចាំសៀតនេះវាភ្លេចខ្លួនចង់វិលទៅរកធាតដើមហើយម្ដងម្ដងខ្ញុំទ្រាំលែងបានណាម៉ាយវា នេះបន្តកូនក៏មិនកើតគ្នារវល់ធ្វើការងារច្រើនពីមុនថាទៅវាសំវាគ្មានការងារច្បាស់លាស់តែពេលនេះវាមិនដូចពីមុនទេណា មិនដូចគ្នាយ៉ាងម៉េចអាវីវាតែប៉ុណ្ណឹងវាកុហកចៅណារងចាំវារហូតដល់ឈឺបែបនេះបើនៅតែអញ្ចឹងមិនកើតទេម៉ែវាយកចៅណាមកនៅរស់នៅជាមួយនឹងយើងតែម្ដងទៅតែអាវីស្រឡាញ់កូនម្លឹងម្លឹង គេមិននឹងព្រមទៅប៉ាវាស្រឡាញ់កូនណា ស្រឡាញ់កូនទុកកូនចោលអញ្ចឹងឯងសំណាងហើយដែលមានយើងបើអត់មានយើងតើចៅណាទៅជាយ៉ាងណា បានហើយបងគុំនិយាយលឺលឺពេកនេះចៅណាគេកេងហើយណា មានរឿងអីចង់និយាយចាំនិយាយគ្នាថ្ងៃក្រោយទៅចង់សិតនេះ ជាម៉ាក់បងអូនណានៅអញ្ចឹងហើយសบายបងចូលចិត្តជាងអូនមិនក៏បានដែរហើយបើម៉ែឯងយកពេលមកនៅមួយអូនអញ្ចឹងចោះអត់ទៅចូលអូនណាមកនៅជាមួយឯងអ វេលាពេលនេះជាពេលរបស់ពួកយើងទាំងពីរនាក់បងប្រហែលជាអត់ចង់ឲ្យអូនណាមកឃើញស្ថានភាពរបស់ពួកយើងមែនហើយពេលនេះជាពេលវេលារបស់យើងពីរនាក់អូនណានៅជាមួយតាហើយយាយល្អបំផុតហើយព្រោះថាមានតាយាយចាំមើលថែណាមួយយប់នេះជាវេននៃបងត្រូវមើលថែចាននេះផង នេះមកឈរចាំមើលផ្លូវប៉ាទៀតហើយមែនទេចៅចៅបានហើយមកវិញកុំនិយាយឈ្មោះនឹងឲ្យខ្ញុំលឺទៀតខ្ញុំលឺកាន់តែខឹងចង់តែវាយមិនដឹងអាយុតិចអាយុច្រើនលើតោះចៅទៅជាមួយតាប្រយ័ត្នទៅរៀនមិនទាន់ណាអត់ទេអូនចង់ទៅមួយប៉ាវីប៉ាវីថាពេលចូលកង់ដំបងប៉ាវីជូនអូនទៅដឹកខ្លួនឯងនេះ ប៉ាប្រហែលជារវល់ហើយណាចៅចៅទៅជាមួយនឹងលោកតាសិនទៅចាំពេលចេញពីសាលាចាំប៉ាទៅយកណាអត់ទេប៉ាវីថាទោះបីជាប៉ាវីរវល់យ៉ាងណាក៏ដោយក៏ប៉ាវីមកយកអូនណាដែរនេះសន្យាជាមួយនឹងកូនហើយភ្លេចសន្យាទៀតណោះវីយើយអាវីតាចៅ មានឱកាសលើកទី2ទេអាចកែភាពអំពីពេលនេះរូបអ្នកបាត់ខ្ញុំទេពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោអេសកូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យ ស្នាមសម្លាក់តូចឬធំចាំបាច់ទឹកយើងព្យាបាលឥឡូវនេះពេលស្នាមរបួសសាកបំបត្តិស្នាមសម្លាក់ជាមួយ Hirosca ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃ Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពល កាន់តែស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Panadol Extra មានអានុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងមានឱកាសលើកទី2ទេ កុំស្ដីបន្ទោសកូនណាយ៉ាងណាកូនក៏គេមកហើយដែរខ្ញុំមិនចង់ឃើញអ្នកបងឆ្លោះគ្នាទេខ្ញុំធុញណាស់ជួបគ្នាពេលណានិយាយមិនដែលត្រូវគ្នាសោះប៉ាសំទោសណាកូនណាប៉ាមកយ៉ាងយឺតបន្តិចតែតើប៉ាសន្យាថាមកហើយគឺដឹងតែមកហើយឃើញអត់តែប៉ាសន្យាអូនថាប៉ាមកយកអូន3ដងហើយតែប៉ាអត់មកយកអូនទេប៉ាលែងស្រឡាញ់អូនណាស់ នេះណាកូនប៉ានៅស្រឡាញ់ដូចដើមតើតែប៉ារវល់ការងារមែនណាណែបើសន្យាមិនកើតទេកុំសន្យាល្អជាងខ្មាស់គេបានហើយណាបងមកឃើញហើយប៉ាតែអញ្ចឹងហើយរឿងខ្ញុំតែរហូតខ្ញុំមកយល់ពីគាត់ទេយើងទេណាមិនយល់ពីឯងកូនធំប៉ុណ្ណឹងហើយ នៅធ្វើចរិតខ្ជិលខ្ជាទៀតហ៎ឯងនេះ យល់តែពីអារម្មណ៍ខ្លួនឯងមិនផ្លាស់ប្ដូរសោះអាវីកាលទៅឯងចាស់ទុំគេហ៎នេះបងខ្ញុំសុំឲ្យណាថាកុំឲ្យរករឿងកូនហេតុអីក៏បងនិយាយមិនស្ដាប់គ្នាសោះអញ្ចឹងឲ្យបងស្ដីវាខ្លះទៅនិយាយបែបនេះដើម្បីវាល្អទេកុំឲ្យវាភ្លេចប្រយ័ត្នវាកិច្ចបំផុតពីរឿងចាស់របស់វាទៅណែ គ្នានាំកូនទៅសាលាទៅវិញប្រយ័ត្នទៅយឺតណាបាទម៉ាក់តើកូនពីពីមកយាយកូនជម្រាបលាមកយាយចាចាខំរៀនផងណាតើកូនតាប៉ាកូនគេពីរនាក់នេះមើលទៅស្រឡាញ់គ្នាខ្លាំងណាស់បើបែបនេះឲ្យម៉ាក់យកចៅចេញពីឯងយ៉ាងម៉េចទៅអ្វី មិនមកប៉ារហូតចឹងកូនមានអីចង់និយាយមួយប៉ាមែននេះសភៅកូនសម្រាប់យើងមករសេចឈ្មោះអូនវីលក្ខណាកូនប៉ាវីសង្ហាឆ្លាតកូនស្រីប៉ាសន្យាមីប៉ាណាតែខំរៀនឲ្យបកាយឬអត់ចាប៉ាក៏ដូចគ្នាហើយសន្យាថាជប់តុកកូនចោលនៅតែមួយយាយទៀតមិនបាននិយាយចឹងកូនអត់ស្រឡាញ់ពុកតាមអាយាយហ៎ចឹងតែចង់នៅមួយប៉ាច្រើនជាងប៉ាហានតុកកូនចោលទៀតណា បាទនៅមួយម៉ាក់យាយអត់ល្អត្រង់ណាកូនម៉ាក់យាយក៏តាមចិត្តកូនរហូតហ្នឹងហើយប៉ាយកកូនទៅទុកតាមពុកតាមអាយាយពេលតែប៉ារវល់តើកូនចង់ទៅគ្រប់កន្លែងជាមួយប៉ាច្រើនជាង តាំងពីតូចនៅជាមួយប៉ារហូតចឹងហើយតើកូនចង់នៅជាមួយប៉ាច្រើនច្រើនបាទប៉ាប៉ាសន្យា ថាអត់ទុកកូនចោលទៀតទេណាប៉ាសន្យាថាអត់ទុកកូនចោលទៀតទេណា អាឡូអូននេះអ្នកដល់ថ្នាក់ទុំតបាយគ្នាមិញសោះតែមើលទៀតហ៎អូខេអូខេបងជួបគេតិចណាចាំពេលបងចេញពីជួបគេហើយចាំបងទៅជួប អូខេហើយបងធានាថានឹងទៅរកអូនឲ្យលឿនណាប៉ាចង់ទៅណាអូប៉ាទៅធ្វើការកូនឥឡូវជប់យកកូនតោះដល់មកចូលរៀនហើយកូនចោះប៉ាសន្យាណាថាមកយកកូនទៅផ្ទះវិញណាបាទប៉ាប៉ាសន្យាថ្ងៃជួបគ្នាណាកូន បងអរគុណវាហើយដែលវាចូលរួមសហការជាមួយបងរឿងកងត្រាបងស្រេចនៅលើវី វីចង់ចោះកងត្រាក៏បានអត់ក៏បានខ្ញុំគិតថារឿងកងត្រាខ្ញុំសូមអត់ចោះទៅចោះបងព្រោះថាក្រុមហ៊ុនផ្សេងក៏គេចង់ឲ្យខ្ញុំទៅធ្វើការគេដែរខ្ញុំគិតថា freelance ល្អសម្រាប់ខ្ញុំតែបងសុំវីមួយយ៉ាង បត់ណាដែលល្អល្អវីតែឲ្យបងមុនដឹងអត់ វាទៅតាមអារម្មណ៍ខ្ញុំដែរបងកន្លែងណាដែលគេផ្ដល់តម្លៃខ្ញុំខ្ពស់ជាងខ្ញុំក៏ប្រឹងធ្វើល្អនៅនឹងទៅដូចដឹងអញ្ចឹងបងអ្នកនិពន្ធមានសមត្ថភាពទៅណាក៏ក្រុមហ៊ុនណាគេចង់បាន ក្រុមហ៊ុនណាក៏គេចង់ឲ្យយើងផ្ដល់ឱកាសឲ្យគេក្នុងការសហការគ្នាដែរក្រុមហ៊ុនបងឈរជើងមកយូរហើយតែបងសង្ឃឹមថាការសហការមួយនេះណានឹងបានល្អទាំងអស់គ្នាវាត្រូវតែអញ្ចឹងហើយបង ធម្មតាទេមនុស្សខ្ញុំ ទៅណានាំសំណាងនាំហែងគេគ្រប់គ្រប់គ្នាហ្នឹងក្រុមហ៊ុនបងមិនសូវល្បីមែនប៉ុន្តែខ្ញុំធានាបន្ទាប់ពីខ្ញុំតម្លាក់ជំនាញខាងបងហើយ ច្បាស់ជាមានអ្នកស្ដាប់ការឡើងច្រើនជាងមុនខានេះុំឲ្យតែបងធ្វើដូចកន្លែងចាស់ខ្ញុំទៅបានហើយបងយល់ហើយនេះបတ်ចម្រៀង3បတ်ដំបងផាត់សម្រាប់ក្រុមខ្លួនឯងទោះបីបတ်ចម្រៀងទាំងអស់នេះខ្ញុំអត់សូវមានអារម្មណ៍ធ្វើវាក៏ដោយតែខ្ញុំខំប្រឹងបញ្ចប់ឲ្យខ្លួនឯង បទចម្រៀង3បទនេះបើសិនបងដាក់អ្នកចម្រៀងឲ្យជាងត្រូវដឹងតែផ្ទុះទាំង3បទមកពិតជាសំជាអ្នកនិពន្ធល្បីមែនត្រឹមតែមួយអាទិត្យសោះអាចទៅសេបទចម្រៀងបានរហូតដល់3បទធម្មតាបងអើយមនុស្សមានសមត្ថភាពតែប៉ុណ្ណឹងអញ្ចឹងបើអស់ហើយខ្ញុំលាបងទៅវិញណាព្រោះថាមានគេផ្សេងទៀតចាំជួបខ្ញុំច្រើនដែរខកខានបាននេះបងអើយ អាងតែអ្នកនិពន្ធល្បីរឹកពីក៏អត់កតោមតែមិនអីទ្រាំធ្វើការជាមួយសិនចុះដើម្បីក្រុមហ៊ុន មិនបងឯងយូរម៉េះអូនចាំឯងឡើងធុញអីបងយូរបន្តិចមែនតែលើបងមកឲ្យតាពេលអូននឹកបងអូនចង់ឲ្យបងមកជួបអូនភ្លាមភ្លាមនឹកបងខ្លាំងអញ្ចឹង មានអីពិសេសបងអត់គឺមានច្រើនច្រើនដល់ថ្នាក់បងស្រឡាញ់កាំង និយាយបញ្ចេញក៏ថាបានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្ញុំពេលមានគេហាងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបង លោកកូនតាលើប៉ាត់មកចៅតាតាប៉ាថាមកយកចៅតាលើប៉ាត់មកនឹកដើមទាំងហើមដតែម្ដងណោះបើមិនបានមើលថែអូនណា មើលថែសង្សារជំនួសទៅមើលថែអូនទៅណាមកវីហើយដើរភ្លីភ្លឿនមើលមនុស្សទេផ្លូវប៉ុនផ្លូវមកដាក់បុកមនុស្សទាំងនោះនេះយើងគ្មាននេះពាក់ព័ន្ធគ្នាទៀតទេមានការស្អីគឺរឹកអស់យកខណ្ឌដូបងវិញហើយណាបងណាអស់ស្អីទៀតហើយវ៉ៃ ឡូមិនបានលោកអញបោះឌីដែរខ្ញុំចឹងតែកូនតាតែយ៉ាងហ្នឹងកូនខ្ញុំអត់ទៅទេខ្ញុំស្អប់ប៉ាខ្ញុំឈប់ស្រឡាញ់ប៉ាហើយប៉ាក៏ហត់ខ្ញុំរាល់ថ្ងៃប៉ាចាញ់ទៅ សម្រាប់មនុស្សតែភ្លេចខ្លួនទេមែនទេរឿងខ្ញុំនឹងចំរៀងគេច្រៀងដូចគ្នាដែរទេ បំនួតខ្ញុំនៅពេលនេះព្រមអ្នកក្បែរខ្លួនខ្ញុំពេលនេះគេហាំងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាល